ក្រសួងសុខាភិបាលណែនាំ15ចំណុចឲ្យមានការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនៅថ្ងៃទី10ខែមេសាឆ្នាំ2023យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មានស្តីពីការប្រុងប្រយ័ត្នការការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅស្ថានភាពនៃការប្រែប្រួលអាកាសធាតុបណ្តាលឲ្យមានអាកាសធាតុក្តៅខ្លាំងនៅក្នុងប្រទេសកម្ពុជាក៏ដូច ជានៅបណ្ដាលប្រទេសជាច្រើននៅក្នុងតំបន់និងនៅលើសកលលោកបើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកចេញផ្សាយនៅថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2022បានបង្ហាញថាយ៉ាងហោចណាស់ក៏មានមនុស្ស15,000នាក់ត្រូវបានស្លាប់ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុបនៅក្នុងឆ្នាំ2022កន្លងទៅនេះដូច្នេះកម្ដៅក្តៅខ្លាំងពេកធ្វើឲ្យប៉ះពាល់សុខភាពលោកអ្នកធ្វើឲ្យឈឺនិងអាចស្លាប់បានបុគ្គលអាចធ្លាក់ខ្លួនឈឺដោយ ដោយសារទទួលរងនៅកម្ដៅខ្លាំងពេកប្រសិនបើរាងកាយអ្នកមិនទប់ ទទួលបាននិងប្រសិនបើអ្នកមិនបានធ្វើឲ្យខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះអេដាមសាស្ត្រាចារ្យមុំមុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ដែលមានអាកាសធាតុក្តៅខ្លាំងសូមចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួនដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្នក្នុងការកាត់បន្ថយហានិភ័យសុខភាពដែលអាចកើតមាន ដោយសារការទទួលរងនៅកម្ដៅខ្លាំងមានដូចជាបែកញើសខ្លាំងពេកខុសពីធម្មតាការហត់នឿយដោយសារកម្ដៅខ្លាំងឈឺរមួលសាច់ដុំអស់កម្លាំងខ្លាំងចង្អោរនិងក្អួតវិលមុខឬនឹងឈឺក្បាល ដួលសន្លប់ជីបចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើមដើម្បីការពារសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារលោកអ្នកឲ្យបានល្អនិងជៀសផុតពីបញ្ហាសុខភាពដែលអាចកើតមាន